បើយើងធ្វើដំណើរយើងហត់យើងសម្រាកមករយៈសិនដើម្បីយកកម្លាំងហើយធ្វើដំណើរទៅមុខទៀតយ៉ាងណាចិត្តរបស់យើងនឹងក៏ត្រូវមានពេលវេលាសម្រាកបើមិនចឹងទេវាមានបញ្ហាវល់វល់ហើយយើងគ្រប់គ្រងចិត្តលែងបានឬសម្រាប់ចិត្តចង់សម្ដៅទៅលើ យើងយកចិត្តនឹងមកជ្រោកនៅក្នុងគុណធម៌មកប្រស្រ័យជាមួយនឹងអារម្មណ៍ដែលល្អដែលនាំឲ្យកើតកុសលឧទាហរណ៍ថាអឺស្ដាប់ធម៌អឺនឹកដល់គុណពុទ្ធពធប្រសង់ចម្រើនសមាធិរក្សាចិត្តនឹងឲ្យនឹងថឹងរឹងប៉ឹងអញ្ចឹងចិត្តនឹងបានមក សម្រាកនៅក្នុងគុណជំរកគឺគុណធម៌មិនសូវក្តៅក្រហល់កាហាយនឹងរឿងរ៉ាវខាងក្រៅច្រើនពេកទេរឿងរ៉ាវយើងនៅតែប្រឈមមុខយើងនៅតែដោះស្រាយពីព្រោះយើងមិនអាចជៀសរួចបានទេត្រូវប្រស្រ័យតាក់ទងត្រូវប្រកបមុខរបរទទួលទាន ត្រូវទទួលខុសត្រូវចិញ្ចឹមកូនចិញ្ចឹមចៅជាដើមប៉ុន្តែក៏មិនអាច បដោយឲ្យចិត្តនឹងដើរកាត់វាលក្តៅវាលខ្សាច់នឹងមួយថ្ងៃ24ម៉ោងអត់មានសម្រាកសោះគ្រោះថ្នាក់ រហូតដល់អ្នកខ្លះគេងអត់លក់កើតជំងឺមួម៉ៅស្មុគស្មាញតុកសិចពិបាកចិត្ត stress វាធ្វើឲ្យស្ថានភាពផ្លូវចិត្តនឹងដុនដាបមែនតើអញ្ចឹងតើលើយើងរៀនស្វែងរកជំរកផ្លូវចិត្ត អាស្រ័យនឹងទីកន្លែងដែរឧទាហរណ៍ថាបានមកកន្លែងបច្ចេកដីដើមពោធិ៍ទីព្រឹកឬក៏ទីសក្ការៈបូជាយើងមានឱកាសថ្វាយបង្គំនមស្ការធ្វើចិត្តឲ្យស្ងប់មករយៈពេលអញ្ចឹងទៅក៏វាចិត្តរបស់យើងនឹងក៏ស្ងប់រងាប់បន្តិចអញ្ចឹងទៅហើយវាតលតែឧស្សាហ៍ជ្រោកក្រោមម្លប់នឹងនៅពេលធ្វើដំណើរមក មួយថ្ងៃមួយថ្ងៃហ្នឹងអឺខ្សែគប់មិត្តល្អមានពេលស្ដាប់ធម៌មានពេលចម្រើនសមាធិដង្ហើមចេញដង្ហើមចូលឬក៏ផ្សាយមេត្តាចិត្តសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខចឹងទៅយើងយើងដូចថាមានមលុបប្រធរហ្នឹងជាជំរោគយើងមិនសូវក្តៅក្រហល់កាហាយដោយ រឿងរ៉ាវខាងក្រៅនឹងដោយកម្ដៅអកុសល មានចំណែននិន្ទាឈ្នាន នេះគំនុំគុំគួន ពាក្យពេចសម្ដី អ្នកដតីអីហ្នឹងពេលខ្លះវាភ្លើងធ្វើឲ្យយើងក្ដៅអញ្ចឹងយើងយើងគេចពីកម្ដៅអកុសលមកជ្រោកនៅក្នុងមលុបគុណធម៌សេចក្តីល្អអាហ្នឹងវាស្រស់ចិត្តរបស់យើងហើយមិនសូវក្តៅក្រហាយ thank you ចិត្តរបស់មនុស្សយើងវាសុខវាទុក្ខវាវាស់នៅលើ ភាពសៅមង ជាតិពុលនៅក្នុង ចិត្តរបស់យើងនឹងមានកម្រិតណាសំដៅទៅលើអកុសលមានដូចថាខੰងចំណែនស្អប់មូម៉ៅគុំគួនរវើរវាយទាំងអស់ហ្នឹង អវិជ្ជាប្រកាន់ហុងហែងអីចឹងបើជាតិពុលអកុសលនឹងវាមាននៅ ក្នុងចិត្តច្រើនវាកើតទុកក៏ច្រើនដែរពីព្រោះវាដូចភ្លើងអញ្ចឹងវាអាស្រ័យនៅ វត្ថុណា វាដុតនៅវត្ថុនឹងបើភ្លើងច្បើងឆេះច្បើងភ្លើងព្រៃឆេះព្រៃតែយ៉ាងណាភ្លើងអកុសលនឹង វាអាស្រ័យចិត្តវាឆេះចិត្តវាធ្វើឲ្យចិត្តហ្នឹងក្តៅកហល់កាហាយជាងដើម្បីកាត់បន្ថយសេចក្តីទុក្ខតឡាកាត់បន្ថយឬក៏បោះសម្អាតនៅគ្រឿងសៅមងអកុសលជាតិពុលនៅក្នុងចិត្តនឹងចេញបន្តិចម្ដងបន្តិចម្ដង តាមរយៈការយល់ចូលចិត្តនៅ ដំណើរនៃធម្មជាតិឧទាហរណ៍ថាមិនចំណែនគេទេពីព្រោះយល់ថាមនុស្សម្នាក់ម្នាក់ហ្នឹងវាមានសម្ពាយបនផ្សេងផ្សេងគ្នាគេធ្វើបនច្រើនក៏គេបានល្អច្រើនអញ្ចឹងទៅយើងមានសម្ពាយបនការព្យាយាមយើងប៉ុណ្ណឹងក៏យើងបានប៉ុណ្ណឹងអញ្ចឹងយើងដូរពីចំណែនទៅជា រៀនត្រេកអរនឹងប៉ុនដែលគេបានធ្វើអញ្ចឹងយើងអត់យកជាតិពុលមកថែមទេប៉ុន្តែយើងយកថ្នាំការរៀនត្រេកអរចំពោះសេចក្តីសុខអ្នកដតីនឹងឈ្មោះថាមុទិតាជាថ្នាំព្យាបាលអ៊ីសាកាយចំណែនបើយើងអត់ដឹងទេយើងប្រមូលជាតិពុលថែមមកនៅ ក្នុងចិត្តឧទាហរណ៍ថាជាតិពុលរឿងខាងគុំគួនអឺ ស្អប់គេអញ្ចឹងទៅបើយើងអត់ដឹងយើងដេកអោបភ្លើងហ្នឹងដល់អ្នកដែលកើតទុកជាងគេគឺខ្លួនឯងអញ្ចឹងតលតែមានបញ្ញាចេះពយល់ឲ្យខ្លួនឯងដឹងថាកំហឹងដែលខាងគេនឹងវាជាភ្លើងនៅក្នុងចិត្តវាដុតយើងមុនគេហើយមានបញ្ញាកំណត់ដឹងថានឹងហើយ ធម្មជាតិមនុស្សសត្វហ្នឹងវាខុសគ្នាអញ្ចឹងយើងមិនអាចបខំគេឲ្យ ធ្វើដូចយើងគិតដូចយើងគ្រប់រឿងទេវាតាមនិស័យតាមការសំរបស់គាត់មកអញ្ចឹងឬក៏យើងគ្មានសមត្ថភាពបខំថារឿងនឹងត្រូវតែអញ្ចឹងបើមិនអញ្ចឹងខ្ញុំមិនព្រមអាការមិនព្រមនឹងវាវាជាហេតុនាំឲ្យកើតទុកនឹងឯង ពីព្រោះរឿងរ៉ាវវាកើតឡើងអាស្រ័យហេតុរបស់វាបើឧទាហរណ៍ថាហេតុវាមាន80ផលវាមាន80ទេបុណ្យរបស់យើងមាន80ការព្យាយាមរបស់យើងមាន80អញ្ចឹងលទ្ធផលក៏បានតែ80បើទោះជាយើងអង្គុយខើទុកចង់បាន100ក៏វាអត់បានដែរវាឧបមាដូចថាយើងធ្វើស្រូវ1ហិកតាវាត្រូវបានផលតែ 3តោនចាឧទាហរណ៍ហើយយើងយំចង់បាន10តោនយំងាប់ក៏វាមិនបានដែរដោយសារយើងសាងហេតុតែប៉ុណ្ណឹងអញ្ចឹងយើងមានបញ្ញាអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេអឺអានឹងជាឆ្នាំព្យាបាលហើយតាំងយើងប្រមូលសេចក្តីស្រឡាញ់ការយោគយល់ការចែករំលែកភាពតិចតិជុំការអត់ឱនអឺ មិនគំនុំគុំគួនមានតែពង្រីកសេចក្តីស្រឡាញ់ហ្នឹងឲ្យទលំទលាយទៅជាងយើងយើងស្បើយអំពីសេចក្តីទុកហ្នឹងឯងដោយសារយើងព្យាយាមប្រមូលជាតិពុលចេញពីចិត្តរបស់យើង យើងអត់ប្រមូលជាតិពុលចូលទេអនុមោទនា thank you ជីវិតខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំមកផប់ម្លេះតើអ្នកត្អូញត្អែប្រាប់អ្នកណា គេមិនចង់ដឹងរឿងអ្នកទេ ហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែងមានបញ្ហាចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងរៀងខ្លួន គេជួបរឿងគេ យើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេ បើអ្នកជួបបញ្ហាហើយ អ្នកបែរជាទុនជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទុនជ្រាយតាមរឿងខាងក្រៅ សេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅ ប្រឹងទៅ ដោះស្រាយទៅ បើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅ តែអ្នក ត្រូវតែរឹងប៉ឹងត្រូវតែហ៊ាន ប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយ។ ត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមាន ដោះបន្តិចម្ដងបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថា អ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេទុក្ខ និងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខាន thank you